សួស្តីខ្ញុំ Michael ខ្ញុំនៅក្នុង New York ខ្ញុំកូនអូនកូននេះខ្ញុំ21ឆ្នាំខ្ញុំមក New York ទៅសាលាគឺខ្ញុំនៅក្នុង Texas អឺម៉ាក់របស់ខ្ញុំអឺកែងខ្មែរប៉ារបស់ខ្ញុំកែងខ្មែរដែរអឺខ្ញុំអត់សូវចេះខ្មែរច្រើនគឺខ្ញុំនៅក្នុងអាមេរិកា អឺបាបាខ្ញុំចេះខ្មែរជាងម៉ាម៉ាបាខ្ញុំហឺអឺបាបាខ្ញុំនៅក្នុងសឹកខ្មែរអឺយូរជាងម៉ាអឺខ្ញុំទៅសឹកខ្មែរអឺក្នុង January អឺមកណាពីឆ្នាំអឺខ្ញុំនៅក្នុងសឹកខ្មែរអឺមកអឺ10ថ្ងៃអឺខ្ញុំអាចសើចខ្មែរក្នុងហ្នឹងអឺ សែនហ្នឹងប្រាប់ប៉ាខ្ញុំវាអត់ចេះខ្មែរគឺប៉ាអត់ប្រាប់មកខ្ញុំគឺប៉ាចេះអង់គ្លេសម៉ាក់ចេះអង់គ្លេសពួកម៉ាក់របស់ខ្ញុំអត់ចេះខ្មែរសោះ so ខ្ញុំអត់ចេះខ្មែរច្រើន um and yeah ជិតសួរសួស្តី